អំភោ Hello ជំរាបសួរប្រិមិត្តអឺស្វាគមន៍បងប្អូនណាអេចាំងថ្ងៃទៀតណោះបាទខ្ញុំកំពុងធ្វើដំណើរទៅ ធ្វើការទៀតណាបាទថ្ងៃនេះ ទៅធ្វើការពេលយប់បាទខ្ញុំវា ការងារវាមិនទៀងទាត់បាទពេលខ្លះក៏យប់ទៅពេលខ្លះទៅក៏ថ្ងៃទៅបាទជាពិសេសថ្ងៃថ្ងៃសម្រាប់របស់ខ្ញុំនឹងពេលច្រើនគេច្រឡាត់ខ្ញុំទៅជួយខាងនេះជួយខាងនោះអញ្ចឹងណាបាទហើយបងប្អូនឆ្ងល់ថាហេតុអីបានគេច្រឡាត់ខ្ញុំព្រោះច្រឡាត់ខ្ញុំខ្ញុំអ្នកធ្វើការគំរូ បាទអ្នកធ្វើការគំរូមានគំរូគំរូអីណាគំរូល្អចឹងហើយបានខ្ញុំមានអ្នកថ្មីចូលមកពេលយប់ដល់ហើយគេឲ្យខ្ញុំទៅ training នៅពេលយប់បាទចឹងទៅក៏ទៅមួយថ្ងៃទៅបាទទៅពេលយប់មួយថ្ងៃទៅបាទចឹងហើយបាទបងប្អូនឃើញខ្ញុំច្រឡាត់រហូតចឹងទៅ បាទហើយពេលខ្លះទៅក៏បាក់ដេកដែរបងប្អូនណាបើថាធ្វើម៉េចអានឹងវាទៅតាមដំណើរទៅជួនណាទៅយើងធ្វើការពេលយប់បានកម្រៃវាច្រើនជាងពេលថ្ងៃបាទគេថែមកម្រៃឲ្យច្រើនជាងពេលថ្ងៃពេលព្រឹកច្រឡំពេលថ្ងៃពេលព្រឹកអមលោកជំទាវមូសុខីមលោកជំទាវមូសុខីមសុខសប្បាយលោកជំទាវ បាទបងប្អូនណាសុខសប្បាយទាំងអស់គ្នាណាហើយនឹងបានតែនិយាយលេងទេជាមួយបងប្អូនបាទបានតែនិយាយលេងមួយបងប្អូនណាមើលណែសម្ដេចដេចជូនលេវហើយនឹងប្អូនធរគេឈ្មោះដេចជូនលៀងលេវលៀងសម្ដេចដេចជូនលេវហើយនឹងលបងលៀង បងប្អូនធွာគេនៅភូមិបងប្អូនធွာគេយកបងប្អូនធွာអីខុសគេខុសឯងមកលោកហ៊ុនសែនអាណាខូចទៅយកពួកម៉ាក់ជាមួយអានឹងអីដល់កដល់មកបងប្អូនណាហ៊ុនសែននឹងគឺមិនសូវគ្រប់បែនហ្នឹងបងប្អូនណាអេមិនសូវគ្រប់អីថាដូច ដូចមិនមិនគាត់យ៉ាងលេលើមិនឲ្យតែគេស្អប់អាណាទៅធ្វើពួកម៉ាហ្នឹងខូចខុសគេខុសឯងណាអាហ្នឹងគេហៅថាមនុស្សមិនចូលជំនុំគេមិនចូលចំណោមគេហើយមួយថ្ងៃមួយថ្ងៃគេអួតចេះបងប្អូនណានិយាយពីរឿងណែពួក CPP ពួកហ៊ុនសែនគេថាពួកអាខ្មែរប្រឆាំងហ្នឹង ពួកគេនឹងតែងតែបំផ្លាញកិត្តិយសខ្មែរគេថាពួកយើងនឹងបំផ្លាញកិត្តិយសខ្មែរធ្វើឲ្យខ្មែរនឹងអាប់អោនមានពួកគាំទ្រហ៊ុនសែនមួយចំនួនណាគេថាយើងនឹងអ្នកធ្វើឲ្យខ្មែរអាប់អោនហើយខ្ញុំឮពាក្យនឹងទៅខ្ញុំចេះតែឆ្ងល់មានអ្នកខ្លះអ្នកគាំទ្រហ៊ុនសែននៅក្រៅប្រទេសអ្នកខ្លះនៅក្នុងប្រទេសបងប្អូនណា លោកពូប៉ែនរស់អ្នកខ្លះគេគេនិយាយថាយើងនឹងអ្នកធ្វើឲ្យខ្មែរអាប់អោនអាប់កិត្តិយសសម្ដេចខំទៅរកសន្តិភាពឲ្យគេប៉ុណ្ណឹងហើយគួរគួរតែខ្មែរយើងដូចគ្នានឹងជួយជួយដើម្បីឲ្យសម្ដេចនឹងណែណែណែណែជួយលើកខ្មែរឲ្យខ្មែរមានកិត្តិយស ហើយខ្ញុំថាតើហ៊ុនសែននឹងលើកខ្មែរឲ្យមានកិត្តិយសពីកាលណាឥឡូវយើងសួរពួក CPP មើលឥឡូវក្រុម CPP ជួយគិតមើលមើលតើហ៊ុនសែនលើកខ្មែរឲ្យមានកិត្តិយសពេលណាឲ្យសួរមើលហ៊ុនសែនបើនិយាយពី នៅជុំវិញពិភពលោកណាហ៊ុនសែនដើរទៅណាអត់ចង់បានទេឥឡូវនឹងឲ្យតែគេឃើញមុខហ៊ុនសែនណា អ្នកណាក៏គេនិយាយថាហ៊ុនសែនគឺជាមេដឹកនាំទីដឹកអីទីឌីដកធើមិនគេមេដឹកនាំផ្ដាច់ការ នៅលើពិភពលោកប្រទេស នៅលើពិភពលោកណាណាក៏គេរិះគន់ហ៊ុនសែនដែររបាយការណ៍អង្គើពុកលួយអន្តរជាតិចាប់តំណត់ថ្នាក់ប្រទេសកម្ពុជាលេខជិតចុងពូចគេបងអស់អានឹងដោយសារណាណាមិនដោយសារហ៊ុនសែនណា គេយកប្រទេសកម្ពុជាទៅប្រៀបធៀបជាមួយប្រទេសវេណេស៊ុយអេឡាណាអំពើពុកលួយក្រុមវេណេស៊ុយអេឡាវេណេស៊ុយអេឡាជាប់លេខខ្ពស់ជាងគេបន្តមកកម្ពុជាអាហ្នឹងឯងដែលធ្វើឲ្យអាប់មកអាប់អោនគេទៅយោដល់មុខមាត់ប្រទេសកម្ពុជាដល់ប្រជាពលរដ្ឋកម្ពុជាវាទៅថាយើងនឹងអ្នកធ្វើឲ្យខូចប្រទេសកម្ពុជាអត់ជួយ ខ្មែរចូលចិត្តជន់ពលិចខ្មែរគ្នាឯងហើយឥឡូវបងប្អូនមើលមើលអ្នកណាអ្នកជន់ពលិចខ្មែរមិនហ៊ុនសែនបងប្អូនគិតមើលអាមេដឹកនាំណាដែលបដ ாய் ឲ្យជួនជាតិខ្លួនឯងទៅធ្វើការបំរើ ចំណាក់ស្រុកទៅធ្វើការបំរើប្រទេសគេរហូតអញ្ចឹងហ៎វាអត់ព្រមរកការងារហើយនឹងរកប្រាក់ខែ និងស្វែងរកប្រាក់ខែឲ្យកម្មឲ្យប្រជាពលរដ្ឋខ្លួនឯងធ្វើការក្នុងស្រុកឲ្យ បាន ថ្លៃគួរសមខ្ពស់មុខខ្ពស់មាត់នឹងគេឯងនៅក្នុងតំបន់អីចឹងទៅដើម្បីជៀសវាងកុំឲ្យខ្មែរទៅធ្វើការចំណាក់ស្រុកច្រើនពេកអីចឹងទៅអានឹងកាលណាបើខ្មែរមួយចំនួនគាត់ទៅធ្វើការស្របច្បាប់ វាមិនអីទេប៉ុន្តែខ្មែរមួយចំនួនទៀតទៅស្រុកថៃមានស្របច្បាប់ណាគាត់មានលុយណាធ្វើស្របច្បាប់ដូច្នេះគាត់មានតែលួចចូលហើយអារឿងលួចចូលលួចចេញហ្នឹង គឺដោយសារតែការអនុវត្តច្បាប់នៅក្នុងស្រុកខ្មែរហ្នឹងវាធូរអលងវាធូរអលងវាពុកអលួយមិនមែនធូរអលងទេពុកអលួយដោយសារតែអាប្រព័ន្ធហ្នឹងវាពុកអលួយដូច្នេះទៅវាសម្រួលអញ្ចឹង ឥឡូវបើសិនណាជាហ៊ុនសែនពិតជាអឺស្រឡាញ់ខ្មែរធ្វើឲ្យខ្មែរមានកិត្តិយសរឿងអីដែលហ៊ុនសែននឹងឲ្យខ្មែរចំណាក់សុកច្រើនណា detector ហ្នឹងហើយឲ្យខ្មែរចំណាក់សុកច្រើនតែធ្វើការនៅក្នុងស្រុកថៃគេចាប់បាន គេធ្វើទុកបុកម្នេញគេបញ្ជូនគេថាពួកខ្មែរអត់របៀបអត់របបមកនៅស្រុកគេ មកស្រុកគេដោយមិនគោរពច្បាប់មិនអនុវត្តច្បាប់អីអានឹងមុខមាត់លើណាគេមិនមុខមាត់ទៅលើរដ្ឋហើយប៉ុណ្ណឹងហើយអ្នកឯងយល់ថាតើហ៊ុនសែនធ្វើឲ្យអឺធ្វើឲ្យខ្មែរមានមុខមានមាត់ប៉ុណ្ណាអ្នកឯងយល់ថាខ្មែរនឹងមានមុខមាត់ដោយសារហ៊ុនសែនដឹកនាំនឹងរាល់ថ្ងៃហ្នឹងហើយអ្នកឯងថាពួកយើងខ្ញុំហ្នឹង ណាអ្នកឯងថាពួកយើងខ្ញុំនឹងជាអ្នកធ្វើឲ្យខូចកិត្តិយសខ្មែរអានឹងទី1យើងមើលកិច្ចការងារនៅកិច្ចទាំងឡាយហើយយើងមើលខ្មែរខ្មែរអត់ដីនៅ ទៅហ៊ានភ័យយកដីនៅវាថាខ្មែរហ្នឹងទៅលួចដីរដ្ឋវាធ្វើបាបវាធ្វើទុកបុកម្នេញសពបែបយ៉ាងទាំងអស់ដល់ពេលជនជាតិយួនវាពំហើដោយពំហើស្ដាច់ ជនជាតិចិនវាបង្ករឿងរាវនៅ ក្នុងស្រុកខ្មែរ បាញ់បោះកភ្លើង ហើយវាសិតទៅថតជាមួយហ៊ុនសែនទៀតអាអាមេដឹកនាំបាញ់បោះនោះសិតទៅថតជាមួយហ៊ុនសែនទៀតហើយជនជាតិបរទេសមកនៅលើស្រុកខ្មែរមើងងាយខ្មែរសពបែបយ៉ាងទាំងអស់វាអត់ព្រមវាអត់ព្រមស្រែកអីមួយម៉ាត់ខ្មែរយើងគ្រាន់តែសុំឆ្នាំងបាយរស់ វាបជាឲ្យចាប់ឲ្យចងអូដូចជាវាក្លាហានសម្បើមណាស់គឺដូចមែអាក្លាហានហើយដល់ពេលអញ្ចឹងអ្នកណាអ្នកមើលអ្នកធ្វើឲ្យគេមើលងាយខ្មែរឥឡូវយើងសួរមើលឥឡូវពួក CVP ឯងទាំងអស់គ្នានាំគ្នាគិតមើលទាំងអ្នកក្នុងប្រទេសទាំងអ្នកក្រៅប្រទេសពួកលោកឯងនាំគ្នាគិតមើលមើលខ្ញុំហ្នឹងឯងជាអ្នកមើលងាយខ្មែរខ្ញុំហ្នឹងឯងជាអ្នកធ្វើឲ្យខ្មែរអាប់អោនណាណែបងសិដ្ឋាថន ដោយសំណេរបងសេដ្ឋាអតននឹងគាត់លើកឡើងត្រឹមត្រូវហ៊ុនសែននឹងឯងគឺជាអ្នកធ្វើឲ្យខ្មែរថោកទាបណាមិនមែនពួកយើងទេអើគេខឹងរឿងយើងមួយទៀតគេថាយើង ចេះតែប្រឆាំងឃើញសម្ដេចទៅជួយរកសន្តិភាពឲ្យប្រទេសដតីហើយយើងចេះតែប្រឆាំងខ្ញុំថា បើស្រុកខ្មែរយើងគ្មានការជិះជាន់គ្មានការកັບកេងប្រវាញ់ដីធ្លី គ្មានការប្លន់ដីធ្លីគ្មានការដែល ផ្ដល់ឱកាសឲ្យចិនយួនចូលមកត្រួតត្រាខ្មែរខ្ញុំថាលោកហ៊ុនសែនធ្វើនឹងមិនខុសទេខ្ញុំគាំទ្រខ្ញុំជួយជំរុញខ្ញុំរកវិធី ជួយហ៊ុនសែននឹងឲ្យសាងកិត្តិយសដើម្បីបង្កើតសន្តិភាពទៀតប៉ុន្តែនៅស្រុកខ្មែរគ្រាន់តែកម្មករនាការ300នាក់សុំការងារធ្វើវិញហើយសុំ ណែសហជីពរស់នៅនៅក្នុងគ្រាន់តែសុំសហជីពនៅក្នុងអាឡែងការងារហ៊ុនសែនដោះស្រាយឲ្យអត់បានផងហើយចុះទៅជួយដោះស្រាយបាញ់គ្នានៅភូមិមានមិនកើតហើយអារឿងពង្រួបពង្រួមប្រទេសកម្ពុជានឹងណាវាមិនមែនកើតឡើងដោយថាហ៊ុនសែនទេហ៊ុនសែនគ្រាន់តែជាជនអឺជាបើយើងនិយាយមួយម៉ាត់គ្រាន់ថាជាមិន ជាជាជាជាក្រុមមួយជាក្រុមមួយដែលចាញ់សង្គ្រាមហើយជាជនមួយ ដែលគេចោតប្រកាន់ដែលគេដាក់គំនាបធ្វើឲ្យទុនដៃទុនជើងឯងបងប្អូនដឹងហើយថាការពីហ៊ុនសែនធ្វើជាអាយ៉ងយួនយួនលើកបន្តុកពីទសវត្ស80នៅពេលដែលអន្តរជាតិគេដាក់ថាយួនជាអ្នកឈ្លានពានប្រទេសកម្ពុជា គេដាក់ទុនកម្មទៅដល់យួនក្រោយមកសហភាពសូវៀតដួលរលំសហភាពសូវៀតដួលរលំទៀតអញ្ចឹងវាធ្វើឲ្យយួននឹងអត់បងឯកគំនាបដែលគេចោទថាយួនចូលឈ្លានពានកម្ពុជាក៏គេដាក់ទណ្ឌកម្មអន្តរជាតិដាក់ទណ្ឌកម្មបូកជាមួយនឹងម្ចាស់របស់យួនសហភាពសូវៀតនឹងដួលរលំ នៅក្នុងឆ្នាំ86ទៀត ណា8838486ទៀតដូច្នេះ អារបបយួននឹងវាជួយស្រុកវាផងវាជួយស្រុកយើងផងអញ្ចឹងវារត់អត់រួចដល់រត់អត់រួច មើលទៅវាបើវាមិនបធូបថយបរិយាកាសបើវាមិនអឺមិនបង្អោខ្លួនមកចរចាវារស់អត់កើតវារស់អត់កើតមនុស្សផ្កាយីណានវារស់អត់កើតដល់ពេលរស់អត់កើត អញ្ចឹងត្រូវបានខ្មែរយើង ត្រីភាគីដាក់គំនាបទៅហ៊ុនសែនហ៊ុនសែនមានចេតនាអីមាន ស្អីហ៊ុនសែនជាអ្នកពង្រួម ពង្រួម ស្អីបងប្អូនហ៊ុនសែនជាមនុស្សទល់ច្រកតា ជាពួកនយោបាយទល់ច្រកតាបើយើងនិយាយទៅថាឆ្កែទល់ច្រកដែលអន្តរជាតិគេបង្ខំឲ្យហ៊ុនសែនគេដាក់សម្ពាធឲ្យហ៊ុនសែនមកចរចាជាមួយត្រីភាគីទៀតតា បងប្អូនស្មានតាហ៊ុនសែននឹងគឺជាមេចលករអ្នកនាំមកសន្តិភាព នៅក្នុងប្រទេសកម្ពុជា មិនមែនទេច្រឡំធំហើយបងប្អូនណាហ៊ុនសែនគ្រាន់តែជាជាជាជនជាជាជាជនម្នាក់ដែលគេគៀបគ្រប់ច្រកហើយមិនដឹងធ្វើម៉េចក៏បង្អោនខ្លួនមកចរចាក្រោយមកដណ្ដើមឱកាសឆ្លៀតឱកាសហ្នឹងដើម្បីយកប្រយោជន៍ដើម្បីឱកាសយកប្រយោជន៍តា បើថាឲ្យហ៊ុនសែននឹងជាអ្នកណែណែពង្រួបពង្រួមនាំមកនៅសន្តិភាពប្រទេសកម្ពុជាខ្ញុំប្រាប់ទៅហ៊ុនសែនគ្មាន ចិត្តតបន្តិចគ្មានផងព្រោះហ៊ុនសែនជាអាយ៉ងយួនហ៊ុនសែនអត់មានចិត្តទេជឿខ្ញុំមួយម៉ាត់ទៅហើយបើហ៊ុនសែនហ៊ានស្បត់ស្បត់ឲ្យងាប់ទាំងពូជទៅហ៊ុនសែនស្បត់ ស្បត់ឲ្យងាប់ទាំងពូជតាហ៊ុនសែនឯងនឹងមានចិត្តចង់ឲ្យ មានការបង្រួបបង្រួមមិនអត់ក្រៅតាពី សម្ពាធធ្វើឲ្យហ៊ុនសែនឯងយ៉ាប់យ៉ាមិនអាចដើរទៅមុខទៀតបានហើយបើហ៊ុនសែននឹងយួនដើរទៅមុខទៀតបានណាវាអត់ចរចាទេវាវាយហើយវាវាយជាមួយកងទ័ព3ភាគីហ្នឹងមកទល់គ្នានឹងម៉ោងហ្នឹងសង្គ្រាមប្រទេសកម្ពុជាមិនទាន់ចប់ផងខ្ញុំប្រាប់ទៅណាមិនទាន់ចប់ផងអញ្ចឹងហ៊ុនសែនមិនមែនជាអ្នកនាំមកនៅសន្តិភាពអីទេ អ្នកដែលនាំមកនៅសន្តិភាពគឺខ្មែរស្នេហាជាតិហើយអា7មករានឹងក៏មិនមែននាំមកនៅសន្តិភាពដែរ23ដុល្លារទើបនាំមកនៅសន្តិភាពនិយាយឲ្យចំចេះតែមកទៅហ៊ុនសែនគ្រាន់តែជាបុគ្គលម្នាក់គេចាប់បង្ខំឲ្យចូលមកចរចាតើបើមិនចរចាងាប់ហើយសាក់មើលបើមិនចរចាងាប់អាហ្នឹងហើយដែលខ្ញុំចង់និយាយថាក្រោយមកទៅ ហ៊ុនសែននឹងមានឱកាសមានបុណ្យវាសនាអីចឹងទៅអាចក្តាប់អំណាចចឹងទៅក៏កលៃប្រវត្តិសាស្ត្រណានាំគ្នាកលៃប្រវត្តិសាស្ត្រហ្នឹងធ្វើឲ្យប្រវត្តិសាស្ត្ររបស់ គេសោះคล้ายទៅជាប្រវត្តិសាស្ត្រខ្លួនឯងឆ្នៃប្រវត្តិសាស្ត្រហ្នឹងឲ្យទៅជាខ្លួនឯងប៉ុន្តែបោកបានតែពួកល្ងងទេ អ្នកដែលគេរៀនសូត្រចេះដឹង អ្នកដែលគេរៀនបានចេះដឹងតែមកគេអត់ចាញ់បោកទេហ៊ុនសែនមិនអាចកលៃប្រវត្តិសាស្ត្របានទេទោះជាហ៊ុនសែនយកពួកអាសាស្ត្រាចារ្យពួកអារិយបណ្ឌិតសភាពួកអាអ្នកចេះដឹង អាបណ្ឌិតបញ្ញវន្តបល័យកទាំងអស់នោះដើម្បីឲ្យមកកែប្រវត្តិសាស្ត្រក៏គ្មានអ្នកណាគេជឿទៅលើការកលៃរបស់ពួកវាដែរណាគេអត់ជឿទៅលើការកលៃរបស់ពួកវាទេណាបងប្អូនណា ពីព្រោះគេដឹងថាគេដឹងថាពួកអាអស់នេះវាជាអ្នកកលៃប្រវត្តិសាស្ត្រអញ្ចឹងហើយបានជា បានជាបងប្អូនយល់ថាអូហ៊ុនសែននឹង គឺជាអ្នកបង្រួបបង្រួមជាតិជាអ្នកនាំមក នៅសន្តិភាពខ្មែរខ្មែរទេបងប្អូនមើលប្រវត្តិសាស្ត្រឡើងវិញហើយនិយាយមិនកុំនិយាយតាមការស្រឡាញ់ ខ្ញុំមិនឲ្យបងប្អូននិយាយតាមការស្រឡាញ់តាមការនេះនិយាយតាមការពិតសួរតើតើហ៊ុនសែនមានចេតនាពង្រួមពង្រួមជាតិផ្សះផ្សាជាតិទេបើហ៊ុនសែនមានចេតនាពង្រួមពង្រួមជាតិផ្សះផ្សាជាតិមិនមែន10ឆ្នាំក្រោយណាបានហ៊ុនសែននឹងណែមកផ្សះផ្សាទេបើគុំតែមាន3ភាគីវាយបង្ខំហ៊ុនសែនហើយ បើគុំតែភាគី អន្តរជាតិនិងពួកអាស៊ានទាំង6ប្រទេសជំរុញឲ្យមានការចរចា ណាជំរុញឲ្យភាគីណែហ៊ុនសែនទួលច្រកម្លោះសំអាយួននឹងអត់មានដកតបថយចេញពីប្រទេសកម្ពុជាទេខ្ញុំប្រាប់ទៅអានឹងខ្ញុំចង់ប្រាប់បងប្អូនទៅឲ្យបងប្អូននឹងបានយល់អញ្ចឹងតើហ៊ុនសែនជាស្ថាបនិកនាំមកនៅសន្តិភាពឯង គ្រាន់តែជាផ្នែកតូចមួយនៃការចាញ់សង្គ្រាមរបស់ហ៊ុនសែនហើយគេនាំហ៊ុនសែនមកធ្វើរឿងអញ្ចឹងទេណាគេនាំហ៊ុនសែនមកធ្វើរឿងអញ្ចឹងឯងហើយបើការពិតមែនតែនទៅនោះហ៊ុនសែននោះគឺមនុស្សឥតប្រយោជន៍ទេជឿខ្ញុំមួយម៉ាត់ទៅណាគ្រាន់តែថាហ៊ុនសែននឹងមានសំណាងមានសំណាងបានយួននៅពីក្រោយខ្នងទេ ហើយបើសាមល្បិចហ៊ុនសែនតែមកអូងាប់ហើយស្ទើរគីឡូស្ទើរ គ្រាន់តែជាមួយ មនុស្សកប៉ិកប៉ុកហ្នឹងមិនហ៊ានប្រកួតផង ទៅប្រកួតជាមួយអាដាមចៅប្លន់អីចឹងទៅប្រកួតជាមួយអាដូអីចឹងទៅអាដូទៅអាខ្ញុំរស់ដល់ពេលណានោះទៅប្រកួតជាមួយសិតអាអាពួកអញ្ចឹងអញ្ចឹងហើយហើយអួតតែខ្លួនឯងគាត់បើស្អីបងប្អូនហ៊ុនសែនទៅប្រកួតជាមួយសិតអាពួកអញ្ចឹងអញ្ចឹងណាបើយើងនិយាយទៅគេថាពួកអាតែតែស្កស្កហ្នឹងទៅពួកប្រកួតជាមួយពួកអស់ហ្នឹង ហើយទៅប្រកួតជាមួយកូនក្មេងមិនទាន់ឈប់បៅដោះផងអឺហើយប្រកួតជាមួយសំរងស៊ីជាមួយកឹមសខាហ៊ុនសែនអត់ហ៊ានផងណានិយាយស្អីទៀតឥឡូវបងប្អូននិយាយទៀតចននេះចននេះចននេះមិនចឹងទៅនិយាយឲ្យទៀតវាប្រកួតជាមួយក្មេងៗវាមិនហ៊ានប្រកួតជាមួយចាស់ចាស់ផងណា ចឹងហើយបានថាហ៊ុនសែននោះគ្មានអ្នកណាអន់យើងហ៊ុនសែនទេប៉ុន្តែអ្នកគ្រប់តរហ៊ុនសែនអូសិតតែហ៊ុនសែននឹងអូសម្ដេចមានបញ្ញា ដឹកនាំប្រទេសបានយូរអូសម្ដេចនឹងមានបុណ្យណាស់ដឹកនាំប្រទេសខ្ញុំថាអើយអានឹងបុណ្យនឹងមិនមែនដោយសារអីទេដោយសារអាយ៉ងយួនទេជឿខ្ញុំមួយម៉ាត់ទៅហ៊ុនសែនណាបើយួនលែងជួយពេលណាហ៊ុនសែនបាន24ម៉ោងទេដួលប្រុសដួលប្រុសខ្ញុំប្រាប់ហើយអ្នកណាអ្នកផ្ដួល គ្នាគាត់នោះគ្នាគាត់នៅក្នុងនោះអ្នកផ្ដួលរាល់ថ្ងៃហ្នឹងមិនបាច់យើង ផ្ដួលហ៊ុនសែនទេបើកុំតែមានយួនជួយទប់ទល់ហើយបើកុំតែហ៊ុនសែនធ្វើប្រយោជន៍ឲ្យយួនច្រើនណាហើយយួនជួយហ៊ុនសែនកុំអីក្នុង បាក់នឹងហ៊ុនសែននឹងដួលប្រុសមិនស្រួលគេយកទៅកាត់ទោសទៀតណាគណៈបកប្រជាជនខ្លួនឯងហ្នឹងណាផ្ដួលណាណា មិនធម្មតាទេណាបងប្អូនណាកុំមកឡើងច្រឡំអួតតាហ៊ុនសែនអីប៉ាកែអស់ចាអីនោះតកូលហ៊ុនសែនអីប៉ាកែអស់ចាអាម៉ាណែតអីតប៉ាកែអស់ចានោះគ្មានអស់ចាទេព្រោះនេះនោះណាបើសិនណាជីអញ្ចឹងមែនមែនបិទគេមិនឲ្យចូលគ្រប់ជ្រក់ទេសំបីតែឯអាដាមអេងជាអៀងលោកជំទាវមូសខួរអ្នកប្រកួតពិតអត់ហ៊ានណាបងសម្ដេចបរិមសីរតនាអ្នកប្រកួតជាមួយខ្លួនពិតអត់ហ៊ានដល់ ដល់ទៅហ៊ានហ៊ានជាមួយពួកអាខ្លែងខ្លាយប្រកួតជាមួយអាខឹមវាសនាអាព្រំណាអាព្រំញីយំអីចឹងទៅទៅប្រកួតជាមួយអាដាមវិលៀមកងអីចឹងទៅអាដាមចៅប្លន់វិលៀមកងអីចឹងទៅទៅប្រកួតជាមួយអាដូតើខ្ញុំរស់ដល់ពេលណាអីចឹងទៅទៅប្រកួតជាមួយពួកអង្កាច់អង្កោចអីប្អូនលោកបណ្ឌិតកែមលីអីចឹងទៅទៅប្រកួតជាមួយពួកហ្នឹងហើយអញហើយអញ កុំថាឡើយលោកប្រធានសំរងស៊ីសំបីតដៃជួលឡុងបើសិនណាជាលោកប្រធានសំរងស៊ីថាឥឡូវឥឡូវគណៈបកសង្គ្រោះជាតិចាប់តាំងអឺសម្ដេចដៃជួលឡុងឲ្យធ្វើជាប្រធានបកសង្គ្រោះជាតិណែសម្ដេចសេងរតនាធ្វើជាអនុប្រធានគណៈបកសង្គ្រោះជាតិហើយឲ្យចេញទៅប្រកួតជាមួយហ៊ុនសែនតើហ៊ុនសែនព្រមអត់ចាំតព្រមថា ហ៊ុនសែនខ្លាចឲ្យញ័រកតុយគាត់នៅលើឈ្មោះថាដេកជុលឡុងហ្នឹងហើយសម្ដេចណែពិជ័យសេនាភក្តីសេងរតនាអីចឹងគាត់នៅលើហ្នឹងហ៊ុនសែនញ័រញ័រកកូតជាភាសាអាម៉ាណែតអាម៉ានីហ្នឹង តែប្រហែលហ្នឹងវាយកកភ្លើងមករោរឿងយើងទៀតណាវាថាអញមិនឲ្យឯងចូលទេហើយវាអល់លេះឯងនឹងក្បត់ជាតិ ហើយនឹងចោតអញអើវារលេះឲ្យតឡាការវាចាប់យើងទៀតចោតយើងទៀតអាហ្នឹងបងប្អូនណាចឹងបានថាពួកអាអស់នេះនោះកុំថាឡើយកុំថាឡើយវាប្រកួតជាមួយលោកប្រធានសំរងស៊ីគ្រាន់តែមនុស្សដែលលោកប្រធានសំរងស៊ីចាត់ជាតំណែងឲ្យទៅប្រកួតជំនួសហ្នឹងក៏អានេះអត់ហ៊ានដែរកុំនិយាយទៅដល់ឯងជាអៀងមូសរួនិយាយត្រឹមអាឡុងចុះណា ស្មានណាពួកនោះហ៊ានឲ្យទៅប្រកួតចាំតែឲ្យទៅប្រកួតតាណាចាំតែឲ្យទៅប្រកួតតាអាខ្លាចអូបធោណាហើយដល់ពេលយើងថាអញ្ចឹងទៅថាវាមិនអាចទេអាឡុងអើបើមិនអាចសាកមើលទៅឯងសាកមើលទៅឯងខ្លាំងសាកមើលទៅហាអានឹងអញ្ចឹងចឹងបានថា បានថាអីដល់កហ្មងពួកហ៊ុនសែនណាអួតអត់មើលមៀតណាហើយអាអ្នកបញ្ជោហ៊ុនសែននឹងឯងអើចេះតែបញ្ជោទៅរួចហើយវានិយាយអត់ខ្មាស់មាត់ខ្ញុំខ្មាស់មាត់បើបើខ្ញុំកាន់ជើងហ៊ុនសែននេះខ្ញុំថាខ្ញុំមិនដឹងរកកន្លែងណានិយាយធ្វើម៉េចកុំឲ្យណែឲ្យខ្លួនឯងនឹងដូចថាកុំក្បត់សតិសម្បជញ្ញៈខ្លួនឯងឧបមាថាបើយើងទៅសើមនុស្សឲ្យចំទៀតទៅសើមនុស្សកុំឲ្យយើងកំពុងតែទៅសើនឹងជាឆ្កែណា បើយើងសរសើរមនុស្សឲ្យប្រកាសជាមនុស្សហើយដល់យើងយើងយើងតែសើឆ្កែថាជាមនុស្សគេអត់ជឿយើងទេយើងវាខ្មាស់គេប៉ុណ្ណាទៅយើងវាខ្មាស់គេប៉ុណ្ណាទៅណាបងប្អូនណាចឹងបានថាវាពិបាកចឹងហើយសរុបមកវិញខ្ញុំចង់សួរថាតើនរណាអ្នកធ្វើឲ្យខ្មែរយើងអាប់អោនគេទៅយោចិនមកធ្វើបាបខ្មែរយួនមកធ្វើបាបខ្មែរបរទេស គេមើងងាយខ្មែរពីមុខពីក្រោយអូខេបរទេសគេមើងងាយ ខ្មែរពីមុខពីក្រោយពីឆ្វេងពីស្ដាំបរទេសគេដាក់ទណ្ឌកម្មអានឹងដោយសារតែពួកខ្ញុំឯងអារឿងមួយទៀតរឿងដែលថាបើហ៊ុនសែនទៅជួយមានអង្លៀងរកសន្តិភាពឲ្យភូមិមាមានសន្តិភាពខ្ញុំអត់បដិសេធទេខ្ញុំមិនមែនមិនគាំទ្រឲ្យខ្មែរយើងទៅជួយ ខ្ញុំចង់ឲ្យតាហ៊ុនសែនគ្រាន់តែទៅដល់នឹងធ្វើឲ្យភូមិមានឹងត្រូវរូវចរចានយោបាយបានសម្រេចខ្ញុំចង់តែចឹងផងចង់ដឹងតាហ៊ុនសែនខ្លាំងប៉ុណ្ណាប្រសិនបើខ្លួនឯងនឹងគូតនឹងមិនប្រឡាក់លាមកទេអានឹងយើងទៅចោះហើយបើខ្លួនឯងកំពុងតែមានវិបត្តិនយោបាយវិបត្តិអីអញ្ចឹងដែរហើយទៅដោះស្រាយវិបត្តិនយោបាយនៅប្រទេសគេឯងកំពុងតែអសន្តិភាព កំពុងតែអសន្តិសុខនៅក្នុងផ្ទៃប្រទេសដែរហើយឯងទៅដោះស្រាយធ្វើឲ្យគេមានសន្តិភាពអាម៉េចឯងមានតែពាក្យថាអរគុណសន្តិភាពតែវាអត់មានខ្លឹមសារវាអត់មានអត្ថន័យពិតប្រាកដហ្នឹងដោយអាឡែងទិនវីថាណាក្រន់តាពាក្យអរគុណសន្តិភាពវាគ្មានខ្លឹមសារអីគ្រប់គ្រាន់ទេសំខាន់ហ្នឹងគឺការធ្វើណាការធ្វើឲ្យមានសន្តិភាព នៅស្រុកខ្មែរយំយាយរាល់ថ្ងៃវាថាអរគុណសន្តិភាពបខំឲ្យគេទៅសេផ្លាកប៉ិនប៉ិនណានៃដាក់តាមជាងវត្តតាមខ្លោងទ្វារវត្តអរគុណសន្តិភាពហើយអរគុណសន្តិភាពអីកូនចៅវាដើរតែលួចដីគេណាអរគុណសន្តិភាពអីអត់មានលុយទៅតុលាការចាញ់គេអរគុណសន្តិភាពអីគ្រាន់តែទំនាស់រវាងសហជីពជាមួយនឹងនយោជក ក្នុងនាមឯងជាអាជ្ញាធររដ្ឋនឹងឯងបើទៅជា មិនចាត់វិធានការជួយណាសហជីពឬកម្មករនិង នយោជកនិងនយោជកជួយទាំងពីរទាំងសងខាងឯងបែរទៅជាយកកម្លាំងទៅចាប់កម្មករយកកម្លាំងទៅជិះជាន់នយោជកលាក់នឹងលាក់អីជាដើម ហើយបើធ្វើអញ្ចឹងអញ្ចឹងឯងបងប្អូនឯងសន្តិភាពស្អីគេអាហ្នឹងអាហ្នឹងសន្តិភាពអីគេ អានឹងសន្តិភាពម៉ែវាមែនទេទេអាអារឿងហ្នឹងវាវាវាត្រូវតែយើងនិយាយចឹងពួកមែនណាវាជាការពិតមែនណាសម្ដេចដេកជោជួយគិតមែនមើលហ៎ដេកជោឯងជួយគិតមើលអាហ្នឹងហៅសន្តិភាពម៉ែវាណាអរគុណសន្តិភាពស្អីបើយំគ្រប់តែកន្លែងហ្នឹងហ៎ អរគុណសន្តិភាពស្អីឥឡូវហ្នឹងហើយហ៊ុនសែនឯងគិតមើលមើលហើយបើប៉ុណ្ណឹងហើយហ៊ុនសែនឯងអត់យល់ទៀតអាហ្នឹងដឹងធ្វើម៉េចអទៅជួយភូមិមាអាម៉េចបើក្នុងស្រុកយើងនឹងបើក្នុងស្រុកយើងនឹងហ៊ុនសែនឯងធ្វើបាប ប្រជាជន ខ្លួនឯងម្លឹងម្លឹងហ៎ហើយទៅជួយស្រុកគេធ្វើស្អីជួយស្រុកយើងសិនទៅអី យើងអត់ព្រមជួយស្រុកយើងយើងទៅជួយស្រុកគេគួតត្មងអដល់ពេលទៅរកសន្តិភាពណានាំគ្នាទៅរកសន្តិភាពឲ្យប្រទេសភូមាស្រាប់តែទៅទទួលរដ្ឋាភិបាលទៅ ទទួលមានអង្គលៀងថា ជារដ្ឋាភិបាលហៅមានអង្គលៀងសិតតនាយករដ្ឋមន្ត្រីនៃប្រទេសភូមាយាយទៅអញ្ចឹងទៅ ទៅអញ្ចឹងទៅបងប្អូនអអាអាមានអងលៀងសន្យាថាឈប់បាញ់យក អាពាកនឹងមកអួតអូថាមានអងលៀងឈប់បាញ់គ្នាចេញមិនតាន់ផុតប្រមាណផងមានអងលៀងបាញ់គ្នាទិលហើយដល់ពេលបាញ់គ្នាទិលអានោះអួតបាន ប្រមាណថ្ងៃហើយ2ថ្ងៃហើយស្រេចដល់ពេលយើងស្ដីបន្ទោសទៅ គេថាយើងនឹងអត់ជួយខ្មែរដូចគ្នាទៅជួយអាម៉េចឥឡូវឲ្យទៅជួយអាម៉េចឲ្យទៅជួយដោយពួកឯងថាទៅអាម៉េច ភូមិនឹងវាសន្តិភាពហើយហើយជួយថាអូសម្ដេចមានដៃជះមាន បារមីអញអត់ទៅជួយនិយាយការមិនពិតទេវើយអញប្រាប់ឯងហើយទៅអញទៅជួយនិយាយការពិតអាម៉េចម៉ែទៅជួយនិយាយការពិតអាម៉េចទៅជួយនិយាយការពិតអាម៉េចឥឡូវបើសិនណាជាការពិតរបស់ពួកឯងនឹងអញ្ចឹងអត់មានអីត្រូវមកនិយាយទៅអួត ចេះតែនាំគ្នាអួតហ៊ុនសែនហ៊ុនសែនឈួតក៏វានាំគ្នាអួតណែធ្វើដូចជេមសុកក៏បានត្រូវពួកអាអ្នកគ្រប់គ្រង CPP ហើយធ្វើដូចបងជេមសុកនោះឈប់នាំគ្នាវាយបហាគណៈបៈរងគ្រោះដូចជាអនិច្ចជននេះណាអាតកែដូណាត់អានិច្ចជន អាគ្រូតៃខ្វាន់ដូអត់លិតណាឥឡូវហ្នឹងវាឈប់ បង្ហាត់តៃខ្វាន់ដូមកវាយដូណាត់ត្មងមើលទៅតៃខ្វាន់ដូវាគ្មានអនាគតអ្នកអានិកជនហើយធ្វើដោយបងជេមសុកចេះការពារចេះរិះគន់ហ៊ុនសែនអញ្ចឹងឈប់រិះគន់អ្នកប្រឆាំងបើឯងស្រឡាញ់ហ៊ុនសែនហើយស្រឡាញ់គណៈបកប្រជាជនហើយត្រូវរិះគន់អឺតេះឌីល នៅកន្លែងណា ដែលមន្ត្រី របស់ហ៊ុនសែននឹងធ្វើខុស ឬក៏ហ៊ុនសែនខ្លួនឯងនឹងធ្វើខុសពួកឯងកុំចេះតែទៅបញ្ជោណាកុំចេះតែទៅណែណែតសើហ៊ុនសែនធ្វើខុសក៏ឯងសរសើរហ៊ុនសែនធ្វើត្រូវក៏ពួកឯងតសើហើយសិតតហ៊ុនសែននឹងត្រូវទាំងអស់អត់មានកន្លែងខុសហើយបើអញ្ចឹងអញ្ចឹងឯងជួយហ៊ុនសែនឬក៏ពួកឯងក៏ពួកបំផ្លាញហ៊ុនសែនណា ណាណាណាណាអាគ្រូតៃខ្វាន់ដូហើយធ្វើគ្រូតៃខ្វាន់ដូគ្មានអនាគតទេអានិកជនណាណាហើយធ្វើអ្នកវាយដូណាត់បាន មានអនាគតបើមិនចង់ធ្វើឯងចូលសមាគមដូណាត់ជាមួយសច្ចៈទៅណាសច្ចៈគាត់បង្កើតក្រុមអង្គភាពសមាគមអ្នកវាយដូណាត់សង្គ្រោះជាតិហើយចូលចូលសមាគមអ្នកវាយដូណាត់ជាមួយសច្ចៈទៅគឺមើលអាពងកដោ ធ្វើគ្រូតៃខ្វាន់ដូ នៅកាលីសុកសុកមកវាយដូណាត់នៅអេ Texas គឺមានអាកូនចុងនេះវ៉េឯងយ៉ាប់ណាស់ឯងហ្នឹងកុំឲ្យអញហាច់គេឯងអស់វើយហើយគឺមានអាកូនចុងណាអានឹងពួកម៉ាក់ខ្ញុំឯងបងប្អូនកុំប្រកាន់វាអានិកជនអានឹង ណាព្រោះអានេះគ្រប់ត្រសម្ដេចលូកសៃសម្ដេចធ្វើអីខុសក៏វាហ៊ាននិយាយដែរហើយវាប្រកែណាអាខាងចូលមករិះគន់បើឯងមិនហ៊ានរិះគន់ហ៊ុនសែនឯងទុកឲ្យអញជេរហ៊ុនសែនណាមើលឯងធ្វើអញ្ចឹងឯងមិនមកជេរអញក៏គ្រាន់បានឯងមើលបងជេមសុកមើលបងជេមសុកគ្រាន់តែចូលមកជាមួយទួទោសមនសិការហើយភ្លាមគាត់កែប្រែអេយ៉ាបតតម្រាំបើពួកអញបចុះបចូលគាត់ឲ្យគាត់ចេះរិះគន់ ហ៊ុនសែនបើស្រឡាញ់ហ៊ុនសែនរិះគន់ហ៊ុនសែនទៅគេស្ដាប់ហើយណាហើយខ្ញុំប្រាប់ទាំងបងប្រុសបងស្រីហ្នឹងខ្ញុំប្រាប់ថាបងហ่ะបងឯងចង់បានអីទៀតពីរអ្នកប្តីប្រពន្ធហ្នឹងខ្ញុំប្រាប់គាត់ថាពីរអ្នកប្តីប្រពន្ធបងឯងហ្នឹងរស់នៅដូចស្ដាច់ផ្ទះក៏មានធំលុយក៏មានរកស៊ីក៏មាន ហើយ បងឯងចង់ពេលដែលស្លាប់ទៅ នឹងឲ្យគេជេរម្រាយបងឯងរហូតហ៎ ឥឡូវនឹងបងឯងទៅចង់បានលុយពីហ៊ុនសែនអូបកាយយកស្អីបងឯងមានទៅណា កូនក៏បងឯងមិនបាច់ចាំបាច់យកចិត្តទុកដាក់អីប្រមាណពីរអ្នកប្តីប្រពន្ធរស់នៅដោយស្ដាច់ហើយចាំបាច់ទៅលិតពងទៅត្រោពងទៅលុញពងហ៊ុនសែនធ្វើស្អីបើស្រឡាញ់ហ៊ុនសែនរិះគន់គាត់ទៅដើម្បីឲ្យគាត់កែបើគាត់កែក៏កែទៅបើគាត់មិនកែក៏ហីទៅណែពួកយើងគ្រាន់និយាយជាមួយគាត់ហើយបងរតនាខ្ញុំអីហ្នឹង គាត់ទៅផ្លាស់ប្ដូរអេយ៉ាបាត់ភ្លាមខ្ញុំមិននិយាយថាគាត់គ្នាយើងទេទោះជាបងជេមសុកមិនមែនជាអ្នកប្រឆាំងក៏ដោយគាត់ជាអ្នកគាំទ្រហ៊ុនសែនប៉ុន្តែគាត់អ្នកគាំទ្រហ៊ុនសែនគាត់និយាយការពិតប្រាប់ហ៊ុនសែនដោយត្រង់ត្រង់ទោះជាគាត់មិនមែននៅក្នុងសាយយើងក៏ដោយមិនមែនមានន័យថាគាត់និយាយរិះគន់ហ៊ុនសែននឹងគាត់គ្នាយើងទេមិនមែនមានន័យអញ្ចឹងទេប៉ុន្តែខ្ញុំសូមសរសើរនៅ អ្វីដែលគាត់លើកឡើងនឹងចុងក្រោយនឹងរឿងទៅមុខឈប់ហើយនិយាយព្រោះមនុស្សគេមានកតុយណាល្បិចគេគេមានកតុយគេតុយគេក៏ប៉ុន្តែឥឡូវកតុយអីឥឡូវខ្ញុំនិយាយប្រាប់រឿងមួយទៀតបងប្អូនខ្ញុំបន្តិចទៀតបានដល់ពេលចូលរឿងមួយទៀតបំណងហ៊ុនសែនបំណងល្បិចល្បោយគណៈបកប្រជាជននឹង គេឲ្យបងជេមសុកនឹងរិះគន់គេឲ្យបងជេមសុករិះគន់ទៅដើម្បីប្រមូលកម្លាំងពីអ្នកប្រឆាំងប្រមូលកម្លាំងពីអីចឹងទៅដើម្បីទី1គេឲ្យជេមសុកនឹងចូលទៅវត្ថុអាស៊ីសេរីទៅ VOA ដើម្បីឲ្យគេហៅគាត់ទៅសម្ភាសហ្នឹងថ្ងៃក្រោយទៅ ដើម្បីឲ្យគាត់វត្តកតុយ VOA ឬក៏អាស៊ីសេរីអីលាក់នឹងលាក់អីជាដើមចឹងអានឹងកម្រង របស់ហ៊ុនសែន ដែលគេអនុញ្ញាតឲ្យ បងជេមសុកនឹងរិះគន់គេ ស្រាប់តែហ៊ុនហ៊ុនសែនជាមួយនឹងបង ជេមសុកនាំគ្នាធ្វើការងារនឹងស្រាប់តែពួកខាន់សវណ្ណពួកអគណៈបកប្រជាជននោះ វានាំគ្នាហែកខ្ទេចវានាំគ្នាហែកថាជេមសុកនឹងគឺជាល្បិច ដែល សម្ដេចប្រើឲ្យជេមសុកនឹងទៅធ្វើនយោបាយ ដើម្បីចូលទៅក្នុងវត្ថុអាស៊ីសេរីដើម្បីធ្វើយ៉ាងម៉េចយក ប្រជាប្រិយភាពពីអាស៊ីសេរី អីលាក់នឹងលាក់ខ្ញុំថាអើបើពួកឯងនិយាយចឹងអាស៊ីសេរីមិនអញ្ជើញចេមសុកទៅទៅអើបើពួកឯងនិយាយចឹងហើយធ្វើម៉េច VOA គេនឹងអញ្ជើញចេមសុកទៅនិយាយទៅខ្ញុំថាអើយពួកអាអ្នកគ្រប់តរហ៊ុនសែនបបភ្លើចុយតម៉ែទៅបំផ្លាញ បំផ្លាញគេបំផ្លាញផែនការរបស់ហ៊ុនសែនដល់រហូតបំផ្លាញផែនការរបស់ហ៊ុនសែនដល់រហូតបំផ្លាញរហូត វាប្រាប់ឲ្យដឹងហើយវាយល់ថាអា អាការដែលយើងនិយាយហ្នឹងវាមិនមែនជាការពិតទេវាថាពិតដូច មិនពិតមិនពិតដូចពិតទេវាធ្វើនិយាយចឹងណាបងប្អូនប៉ុន្តែឥឡូវមាន គេណាគេហៅគាត់គាត់ live show តឯងទៅប៉ុន្តែល្អ ខ្ញុំនៅតែថាគាត់ល្អខ្ញុំតែសើបងជេមសុកល្អអញ្ចឹងហើយបានប្រាប់ទៅអានិកជនប្រាប់ទៅអានិកជនឯងរៀនតាមបងជេមសុកទៅឯងពួកម៉ាក់ជាមួយអញហើយរៀនតាមអញខ្លះទៅអូខេហើយកុំកាន់ជើងហ៊ុនសែនឈួតលីលាពេកហ៊ុនសែនគ្មានអោយឯងទេឯងនឹងជិះមិនផុតពីវ័យដូណាត់ទេ មានអនាគតជាង យើងនៅស្រុកក្រៅនេះយើងត្រូវជួយគ្នាហើយទៅជួយអីហ៊ុនសែននោះអញសួរឯង ហើយទៅជួយអីហ៊ុនសែនទោះជាឯងជួយហ៊ុនសែនឯងប្រឹងនិយាយការពារហ៊ុនសែនលទ្ធផលចុងក្រោយឯងនៅតែវាយដូណាត់ដដាលនឹងឯងទៅធ្វើឯអាដាមដូណាត់នៅក្នុងស្រុកខ្មែរពីកាលអញសួរឯងឯងមានទៅធ្វើឯអាដាមដូណាត់ស្អីនៅក្នុងស្រុកខ្មែរណូអ្នកដែលចំណេញអាណាអ្នកដែលចំណេញពួកអាក្នុងស្រុកណូ ហ៊ុនសែនក៏ចេះតែលក់ជាតិបំផ្លាញជាតិកាន់តែច្រើនទៅហើយឯងនឹងនាំគ្នានៅនេះហើយខំមួយថ្ងៃមួយថ្ងៃវាយដូណាត់អត់នៅសម្រាប់មួយថ្ងៃមួយថ្ងៃធ្វើការអត់សម្រាប់គេឲ្យឯងផឹកបន្តិចបន្តួចគេឲ្យឯងស៊ីបន្តិចបន្តួចណាគេហៅឯងបន្តិចបន្តួចណាយកទៅហើយឯងខំប្រឹងម៉ែអញសួរឯងហើយខំប្រឹងម៉ែឯងថាអឺប្រឹងនឹងដើម្បីជាតិដើម្បីជាតិអបកាសយកស្អី បើហ៊ុនសែនឲ្យមើលហ៊ុនសែនធ្វើបាបគេនោះដូចជា Naga នោះមានខាងគណៈបកឯណាហើយអញនិយាយនឹងមិនមែនខាងគណៈបកទេបងប្អូន Naga នឹងសិតតែបងប្អូនអ្នកគ្រប់គ្រងគណៈបកប្រជាជនអញទាយមិនខុសទេ80%ណាការដែលគ្រប់គ្រងគណៈបកប្រជាជនហ្នឹងអានិកជនអាពួកម៉ាណាការបងប្អូនណាការអ្នកគ្រប់គ្រងគណៈបកប្រជាជន ដែលគេ ប្រឈប់នឹង80%សិតតែអ្នកគ្រប់គ្រងគណៈបកប្រជាជន ហើយមើលលទ្ធផលចុងក្រោយណាត់លទ្ធផលចុងក្រោយគេមិនគេអត់រកឲ្យគាត់ផងបងអាយដានៅប្រេតនីបងប្អូនគេអត់រកលទ្ធផលឲ្យគាត់ផងនោះអ្នកគ្រប់គ្រងហ៊ុនសែននោះណាការ85%គ្រប់គ្រង CPP ខ្ញុំប្រាប់ទៅ85%គ្រប់គ្រង CPP ទោះជាគាត់ពេញចិត្តគ្រប់គ្រងមិនពេញចិត្តប៉ុន្តែខ្ញុំជឿថាគាត់គ្រប់គ្រង85% ហើយដល់ពេលលទ្ធផលចុងក្រោយឃើញឃើញវាធ្វើបាបបងប្អូនណាកាទេអានេះគេជួនហើយមើលហើយមើលពួកគាត់នឹងមិនមែនអ្នកនយោបាយណាបើថាពួកគាត់នឹងតវ៉ាតំណាងឲ្យគណៈបកសង្គ្រោះជាតិអីអានឹងណាអឺឲ្យចូលប្រទេសនឹងប្រទេសឯងឯងនឹងខ្មែរកាត់ចិនហ្នឹងបើអញបាន ខ្មែរសតហើយស្មានថាអញនឹងអត់ស្រឡាញ់ប្រទេសកម្ពុជា ព្រោះតែអញស្រឡាញ់ឃើញហ៊ុនសែនបំផ្លាញកម្ពុជាហ្នឹងហើយបានអញជេរហ៊ុនសែនហ្នឹងហើយឯងស្មានតែគេដតីដតីហ្នឹងបងប្អូនយើងដតីដតីហ្នឹងដូចជានៅក្នុងការមើលហ្នឹង 1K.2 ហ្នឹងហើយស្មានតែបងប្អូនហ្នឹងគាត់អត់ស្រឡាញ់ប្រទេសកម្ពុជាប្រទេសគាត់ណាមិនប្រទេសអីតាឯងបើទៅឯងមុខឯងនេះអាពួកម៉ាឯងនេះយួនកាត់ចិននេះឯងសង្ស័យតែចិនច្រើនជាងខ្មែរផងឯងនេះហើយបើឯងនេះខ្មែរនេះច្រើនជាងចិន ហើយយល់អញខ្មែរច្រើនជាងចិន ហើយដល់ពេលចឹងអ្នកណាមិនស្រឡាញ់ប្រទេសខ្លួនឯងដោយសារតែស្រឡាញ់ប្រទេសនឹងហើយឃើញអាអាមេដឹកនាំរាល់ថ្ងៃនឹងវាធ្វើបាបជាតិនឹងហើយបានអញខំប្រឹងជេរនឹងអញមានតែចង់បានតំណែងឯអាដាមស្អីហ៎អញមានតែចង់តំណែងអាអាដាមណាហើយមើលអញសំបីតែនៅក្នុងបកសង្គ្រោះជាតិក៏អញអត់មានផងណាហើយចុះអញខំប្រឹងនិយាយទៅអីដោយសារតែស្រឡាញ់ប្រទេសនឹងហី ហើយរីគុណហ៊ុនសែនជេហ៊ុនសែនអញ្ចឹងទៅបើហ៊ុនសែនកែក៏ល្អបើដូចឯងចេះតែសរសើរសរសើរហ៊ុនសែនហ៊ុនសែនធ្វើបាប ខ្មែរវាយក្បាលគេក៏ឯងសរសើរហ៊ុនសែនជិះជាន់គេក៏ឯងសរសើរហ៊ុនសែនកាត់ដីឲ្យយួនក៏ឯងសរសើរហ៊ុនសែនទៅប្លន់ដី ប្រជាជនក៏ឯងសរសើរហើយហ៊ុនសែនសិតតែមានទាំងអស់ហើយឯងឯងនៅវាយដូណាត់ដែលហើយឃើញទេឯងនៅវាយដូណាត់ដែល មានអីក្រៅពីវាយដូណាត់នៅតែវាយដូណាត់ហ្នឹងហើយអញនៅតែប៉ុណ្ណឹងនៅតែជេហ៊ុនសែនហ្នឹងគឺមានស្អីប៉ុន្តែវាគ្រាន់បើជាងឯងគ្រប់ត្រដែរបើថាឯងគ្រប់ត្រទៅបានទៅធ្វើឯកឧត្តមដូណាត់នៅក្នុងស្រុកខ្មែរទៅអញថាទេអាយ៉ាងច្រើនណាស់ឯងទៅដល់ស្រុកខ្មែរហ្នឹងគេយកឡានមួយពីរមកទទួលឯងដើរលេងហ្នឹងឲ្យចាទៅស្រុកខ្មែរចាំបាច់ឲ្យពួកអាបកាយនឹងនាំមកដើរលេងអញមិនស្គាល់ស្រុកខ្មែរនោះ 24 25ខែក្រុងមិនបាច់ចាំបាច់ពួកអាបកាយអស់នោះជាកាយទេស្រុកអញអញមិនដឹងថាកន្លែងណាគួរទៅកន្លែងណាមិនទៅអញមិនដឹងថាកន្លែងណាសុបាយមិនកន្លែងណាមិនសុបាយស្រុកឥឡូវនោះចាំបាច់ពួកអាបកាយនោះមកយកឡានទៅអញជិះតតុកតុកអញជិះតកង់3នោះក៏ទៅដើរលេងគ្រប់តែនេះណាឲ្យតែមានលុយទៅខ្វល់ស្អីហើយ ពួកឯងសบายចិត្តណាគ្រាន់តែបានទៅដល់ស្រុកខ្លែពួកវាយកឡានមកទទួលឯងពីពលានយន្តហោះមកដល់ហើយទៅចូលនៅ hotel នេះគេចេញឲ្យ hotel ហើយគេយកទៅ restaurant នេះយកទៅ restaurant នោះនឹងពួកឯងសบายចិត្តណាស់ក៏ដូចម៉ែអាបកាច់ហើយគេនាំទៅច្រៀងការ៉ាអូខេហ្នឹងសบายចិត្តណាស់ចង់ច្រៀងការ៉ាអូខេចាំបាច់ទៅច្រៀងនៅកន្លែងនោះនៅស្រុកឯងហ្នឹងឯងនៅទីឯងហ្នឹងឯងខ្វះណាស់គ្រាន់តែច្រៀងការ៉ាអូខេហ្នឹងណាបើហើយឯងហ្នឹងហើយ គ្រាន់តែការ៉ាអូខេដាក់នៅផ្ទះឯងអត់មានឯងដាក់ការ៉ាអូខេច្រៀងឡាយគ្មានទៅទិសក្បាលអាណាឯងច្រៀងណាហើយបើឯងថាចង់បានស្រីមកអោបហើយអោបប្រពន្ធឯងទៅឲ្យប្រពន្ធនឹងផឹកតិចមកអោបអើយរំទៅឲ្យច្រៀងបដើទៅណាហើយចឹងទៅអីក៏វាប្របាក់មែនអានឹងបើឧបមាថាបើគ្រាន់តែចង់បានអញ្ចឹងណាបើគ្រាន់តែចង់បានអញ្ចឹង ហើយបើថាឯងចង់បានស្រីប្លែកប្រពន្ធឯងទៅដើរនោះគ្រាន់តែនេះទៅឯងធ្វើមុខទៅឯងគូនេះឯងធ្វើតាមអញទៅឯងយកមុខស្រីស្អាតណាដែលឯងចូលចិត្តនោះយកមកដាក់លើមុខប្រពន្ធឯងទៅឲ្យឯងសម័យប្រពន្ធឯងទៅស្រីនោះទៅអានឹងវាប្លែកខោខោបាត់ទៅអាចចំគួតហើយទៅចង់បានស្អីគ្រាន់តែគេនាំអញ្ចឹងអញ្ចឹងហើយបានអាតាតាមួយចំនួនដូចអាតាមកហឺនដូចអាចិត្រាកែវដូចស្អីស្អីហ្នឹងអញ្ចឹងបានថា វាគ្រូពេទ្យចាប់តសៃនៅតែចាប់តសៃដដែលវាមានតែឡើងឯអាដាមចាប់តសៃស្អីវាអើដូចឆើឆារួយឆារួយហ្នឹងវាប្រើឆ្នាំញៀននៅតែប្រើឆ្នាំញៀននៅ Washington DC ដដែលហ្នឹងវាមានតែឡើងឋានៈវាជាអ្នកនាងលោកជំទាវអឺលោកជំទាវកឆាលោកជំទាវគ្រឿងញៀនលោកជំទាវញៀនស្រាអីណាវាមិនមែនឡើងឋានៈយ៉ាងណាវានៅតែដដែលហ្នឹងហើយមើលមានអីអស្ចារ្យជាងអញ អញ្ចឹងបើនៅតែដដែលបើគង់តែដដែលទៅគ្រប់ត្រូវទៅស្អីណានេះកជនឬមានអាពងក្តរឯងនេះខុសគេខុសឯងឬមានអាយដាមដូណាត់ពួកឯងនេះសិតតែក្រុមអាអាដាមដូណាត់យោខំប្រឹងការពារហ៊ុនសែនណា ពួកឯងនេះ មិនដឹងជាស្អីចាញ់បោកអ្នក នៅស្រុកខ្មែរគេនោះបានលុយអាឯងនេះនៅតែវាយដូណាត់មួយថ្ងៃមួយថ្ងៃវល់ល្ងាចដូចតែអញដែរសិតដៀលអញអាកាជះគេអញ្ចេះមួយចុះពីរឲ្យវានោះវាថាអីវាធ្វើតែកែអើយអាចំគួតអើយអាហើយធ្វើតែកែស្អីណាណាធ្វើតែកែស្អីធ្វើតែកែក៏ដកក៏តែកែក៏ធ្វើការ បើតកែឯងដើរមើលគេមានស្អីបើតកែឯងធ្វើការដូចតែអញហ្នឹងធ្វើហត់ជាងអញផងនិយាយចំទៅនោះអូបាម៉ាតតកែនៅស្រុកនេះមានដូចតកែនៅស្រុកខ្មែរណាតកែនៅស្រុកខ្មែរដើរតពាត់ដៃចឹងអោលឲ្យគេធ្វើប៉ុន្តែតកែនៅស្រុកនេះធ្វើខ្លួនឯងហើយយើងនិយាយមកចឹងបើមិនធ្វើខ្លួនឯងទេហើយអត់មានប្រាក់ចំណេញទេហ៎ហ៎អីអញទៅខ្លាចអីមីឆារាក្នុងនោះ មាននងគ្រឿងមានរកកើតនឹងមាននងវាហ៊ានដើរទៅណាវាមានមួយនោះមាននងវាវាជាប់កន្លែងវាជាប់បត់ទៅក្រិតកម្មប្រើគ្រឿងញៀនប្រើអីនៅក្នុង background វាអត់ល្អទេឲ្យតែមាននេះបន្តិចនោះមានមួយនេះគុកភ្លាមនៅស្រុកអាខាំងព្រោះវាមាន background អត់ល្អនោះហើយបើដៃចូលឡងអញប្រាប់ background ដៃចូលឡងគឺល្អមែនតែនណា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដេកចូលឡុងមកនៅសហរដ្ឋអាមេរិកនេះណាអញប្រាប់ណាគួរតែពេញចិត្តគួរតែឲ្យបានសរសើរដេកចូលឡុងទៅណាព្រោះដេកចូលឡុងមកអត់បកករឿងឲ្យសហរដ្ឋអាមេរិកយល់ទេបើដូចមីឆារ៉ានោះវាកើតមកភ្លាមហ្នឹងវាដើរបកករឿងនៅ ក្នុងតំបន់នោះអាណាមិនដឹងបើដូចឯងឯហ្នឹងអញនៅអូហាយ៉ូអញនៅអូហាយ៉ូរហូត បើដូចឯងរត់ពីកន្លែងមួយទៅកន្លែងមួយអញប្រាប់ឯងទៅឯងនឹងមិនល្អមែនទេរត់ពីកន្លែងមួយទៅកន្លែងមួយហ្នឹងណាអាគ្រូតៃខ្វាន់ដូយើឯងបើកសាលាតៃខ្វាន់ដូអត់បង់ពុនរហូតដល់គេដេញ ពីកាលីហ្វ័រញ៉ាហ្នឹងរហូតលុយបង់តាក់គេមិនគិចមកនេះមកនៅតិចសាសនេះមកបើកដូណាត់ហ្នឹងទៅខ្ចីលុយគេទេទិញហាងហ្នឹងគេឲ្យខ្ចីសិនទេអីទូមែអាបកាច់ អញចង់និយាយទេអាពួកម៉ាក់ខ្លាចហែកគេពួកឯងទៅវា ខ្មាស់គេហើយដឹងអញមិនហ៎អញណែមិត្តភ័ក្តិបងប្អូនអញសិតតែតកែដូណាត់ទាំងអស់ណាអញសង្ស័យតែឯងនឹងបានដោយសារតែបងប្អូនអញទេអញប្រាប់ឯងទៅណាស្អីគេអា ណាចឹងហើយបានបងប្អូនណាសរុបមកវិញ ខ្ញុំសរុបមកវិញមិញកពិកកពុកបែកសាយាមកសរុបមកវិញ របបហ៊ុនសែនគឺជា អ្នកធ្វើឲ្យប្រទេស កម្ពុជាថោកទាបហ៊ុនសែនដឹកនាំប្រទេសកម្ពុជាធ្វើឲ្យគេមើងងាយខ្មែរយួនក៏មើងងាយខ្មែរ ចិនក៏មើងងាយខ្មែរ សំបីតាឆ្កែរបស់ហ៊ុនសែននៅក្រៅនៅក្រៅប្រទេសហ្នឹងក៏មើងងាយខ្មែរដែរមើងងាយខ្មែរដែរហើយចំណុចណាដែលខ្ញុំដែលពួកយើងមើងងាយខ្មែរ ដោយសារតែយើងឃើញហ៊ុនសែន ដឹកនាំប្រទេស មើងងាយខ្មែរហើយជាពិសេសចិញ្ចឹមកូនយួន2 3នាក់ដើម្បីឲ្យបន្តការដឹកនាំខ្មែរនាថ្ងៃអនាគតនោះអានឹងជារឿងសំខាន់ណា ដល់អាហ៊ុនម៉ាណែតកូនយួនដរាបណាអាហ៊ុនម៉ាណែតអត់ទាន់ណាហ៊ានពិនិត្យ DNA គឺអាម៉ាណែតជាជនសង្ស័យដែលខ្មែរសង្ស័យថា មហិច្ឆតាយួន ដែលធ្វើឡើងដោយគណៈបកប្រជាជនដែលដាក់ហ៊ុនម៉ាណែតជំនួសចាស់ចាស់ជំនាន់មុន របស់គណៈបកប្រជាជននឹងពិតជាផែនការដ៏ខ្វក់ ដ៏ដ៏អាក្រក់ដ៏កខ្វក់ជាទីបំផុតដូច្នេះខ្មែរគ្រប់គ្នាគេអត់ព្រមទេគេអត់ព្រមទេបើឯងព្រមថាដាក់អាម៉ាណែតក៏ដាក់ទៅប៉ុន្តែអញមិនព្រមដាច់ខាតហើយអញមិនព្រមដាច់ខាតទេអាអាឯងពួកឯងដែល ជាជាប់សាច់ឈាមយួនហើយចង់ដាក់អាម៉ាណែតគ្រប់ត្រូវអាម៉ាណែតអូខេហើយគ្រប់ត្រូវអីគ្រប់ត្រូវទៅ ប៉ុន្តែអញ មានសិទ្ធិមិនគ្រប់គ្រងវាទេគណៈបកប្រជាជនឯងដាក់មកមែនប៉ុន្តែអញប្រាប់ប្រជាពលរដ្ឋខ្មែរឲ្យដឹងថាអានឹងកូនយួនទេបើវាកូនខ្មែរវាហ៊ានធ្វើ DNA ហើយពាក្យចាស់គេថាមាសទឹក10មាសសុទ្ធមិនខ្លាចភ្លើងទេលើកលែងតែមាសคล้ายคล้ายបានវាខ្លាចភ្លើងបើគ្រាន់តែធ្វើតេស្ត DNA កូនហ៊ុនសែនមិនហ៊ានដែរនឹងមានន័យថាអានឹងគឺជាយួនពិតប្រាកដហើយ ចឹងហើយចំណុចត្រង់នេះហើយគឺជាចំណុចសំខាន់ណាស់ចំណុចសំខាន់ណាស់ហើយបងប្អូនគិតមើលផែនការដែលយួនយកប្រទេសកម្ពុជា យ៉ាងច្រើនឆ្នាំ2000 2050វានឹងបដូរទួងជាតិប្រទេសកម្ពុជាវានឹងដាក់ទួងជាតិប្រទេសកម្ពុជាមាន2ទី1យួន ទី2កម្ពុជា ដូចលាវចឹងឆ្នាំ2050បើបងប្អូនហើយនៅតែមិនចាត់ការ ហើយមានពួកអាប្រភ្លើមួយចំនួន នៅក្រៅប្រទេសហ្នឹងបន្តការគ្រប់គ្រងពួកអាយួននឹងអត់ដឹងខ្លួនទៀតទេខ្ញុំថាមាន ពួកខ្លះអត់ដឹងខ្លួនទេមានពួកខ្លះយួនទេណាវាមកគ្រប់គ្រងមានពួកអាប្រភ្លើមួយចំនួនវាចេញមុខច្រើនណាឥឡូវឥឡូវឲ្យវាចេញមុខណាឲ្យវាចេញមុខឲ្យវាប្រឹងចេញមុខណាឲ្យវាធ្វើសិនណាហ៊ូហ៊ុនម៉ាណែតអ៊ីសហ៊ុនសែនសាន់ អាចអាអាចអានិកជនឯងបានអីមកមកមកថា100%វាមិនដែលអាអាចឯងនេះជាអ្នកដតីសុតនៅក្រៅប្រទេសឯងដឹងថាកូនហ៊ុនសែន100%ទេអាមិនដឹងជាអាចស្អីទេតែបី100%វាតតាគេពិនិត្យ DNA អាចចំគួត វាមិនដែលហែងថា100%វា100%ទេអាអាចណាអាអាច ព្រោះតែគេមិនទាន់ជឿតែ100%នឹងហើយបានជាគេឲ្យពិនិត្យ DNA ដើម្បីបញ្ជាក់ថា100%វាតតែពិនិត្យ DNA មិនយ៉ាងអាកាឌីមិនយ៉ាងហ៎វាតតែពិនិត្យ DNA ណាពួកអធិអាពូធី មិនចឹងតើតពិនិត្យ DNA បានដឹងថា100%បើឯងអត់ពិនិត្យ DNA ផងអាចស្អី100%អាចអីអា អីអានេះអត់ដឹងពីគោលនយោបាយយួនកាលពីឆ្នាំ79មកវាប្រកាសពូជហើយវាឲ្យកូនវាមកចិញ្ចឹមឯងហើយឃើញកាលពីឆ្នាំទៅមិញមិនហ៊ុនសែនប្រកាសទិវាបនគម្រប់ខួបគណៈបកប្រជាជន70ប្រមាណឆ្នាំ72 73ហ៊ុនសែនថាឥឡូវយើងបានធំធំអស់ហើយ43ឆ្នាំហើយ43ឆ្នាំហើយមែនហ្នឹងអាម៉ាណែតណាអាយុ43ហ្នឹង43 44ហ្នឹងបងប្អូន ឥឡូវដល់ពេលកូនកូននឹងនេះម្ដងហើយមានន័យថាម៉េចមានន័យថាដល់ពេលអាក្មេងៗនឹងចាប់ផ្ដើមធ្វើការងារម្ដងហ្នឹងកូនយួនហើយអាម៉ាណែតហ្នឹងវាកើតនៅក្នុងពេលហ្នឹងពេលដែលគេគេឲ្យកូនគេមកបន្តពូជហ្នឹងហើយឯងលឺឪឯងម៉ែឯងនិយាយហើយកាលពី79អ្នកនៅក្នុងស្រុកខ្មែរអ្នកណាមិនដឹងទេ អ្នកណាមិនដឹងថាយួននឹងអ្នកណាមានមន្ត្រីធំរបស់ខ្មែរទាំងអស់ហើយមានប្រពន្ធខ្មែរហើយក៏ដោយត្រូវតែឲ្យយកប្រពន្ធចុងបើប្រកាត់អញ្ចឹងវាមិនអីទេប៉ុន្តែ ខ្លាចតែអាម៉ាណែតនឹងមិនមែនប្រកាត់អញ្ចឹងមិនមែនកូនហ៊ុនសែនមិនមែនកូនហ៊ុនសែនជាមួយប៊ុនរ៉ានីខ្លាចប៊ុនរ៉ានីនឹងក៏គ្រាន់តែជាម៉ែចិញ្ចឹមហើយហ៊ុនសែននឹងក៏គ្រាន់តែជាឪចិញ្ចឹមណែវាខ្លាចខ្លាចត្រង់ហ្នឹងឯង អញ្ចឹងមិនមែនពិនិត្យ DNA ទៅជាមួយហ៊ុនសែនទេត្រូវពិនិត្យជាមួយប៊ុនដានីទៀតត្រូវពិនិត្យជាមួយប៊ុនដានីទៀតខៃឡូបើសិនណាជាប៊ុនដានី មានកូនឧបមាថាប៊ុនដានីខ្មែរគាត់មានកូនជាមួយលេដឹកថោចោះហោចណាស់អាម៉ាណែតហ្នឹងក៏វាមានឈាមខ្មែរពាក់កដាលដែរអានឹងអាចនិយាយគ្នាបានឈាមខ្មែរពាក់កដាលតែខ្លាចអានឹងមិនមែនកូនហ៊ុនសែនជាមួយប៊ុនដានី តែវាជាកូនដែលហ៊ុនសែន ជាមួយប៊ុនអានេះយកមកកូនយួនសុតមកចិញ្ចឹមដើម្បីជា ជាការដោះដូរជាមួយនឹងការជួយជ្រោមជ្រែងឲ្យហ៊ុនសែនធ្វើ ជានាយករដ្ឋមន្ត្រីក្នុងគណៈបកប្រជាជនរហូតជាធ្នូជាធ្នូដែលធ្វើឲ្យនឹងអញ្ចឹងគេខ្លាចអានឹងយើងខ្លាចអានឹងអញអត់ខ្លាចអីទេអញខ្លាចតែអានឹងឥឡូវរឿងផ្សេងផ្សេងអាយួន ចូលមកយកទឹកយកដី អានឹងរឿងមួយយើងឃើញច្បាស់យើងឃើញច្បាស់ពីណៃអត់មានប្របាក់និយាយទេហើយផែនទីនៅមានទេហែងឲ្យអីកាត់ដីឲ្យហ៊ុនឲ្យយួនហែងកាត់សិនទៅប៉ុន្តែដល់មកចំនួនយើងចាំយើងគិតគូរគ្នាទៀតណាប៉ុន្តែប្រសិនមកអាយើងអត់ដឹងនេះអាមនុស្សនេះអាមនុស្សឲ្យមកធ្វើ ជានាយករដ្ឋមន្ត្រីនេះអានឹងតើជាខ្មែរឬក៏ជាយួនពិតប្រាកដអានឹងសំខាន់ណាស់ រឿងសំខាន់មែនទែនមិនមែនជារឿងលេងសើចទេណាអាអានិកជនមិនជារឿងលេងសើចទេណាអូនណាអញប្រាប់ឯងអញប្រាប់ឯងមិនមែនជារឿងលេងសើចទេដូច្នេះហើយត្រូវយល់អំពីចំណុចអស់នេះចឹងហើយបងប្អូនខ្ញុំអត់មានអីទេគឺមានតែប៉ុណ្ណឹងដើម្បីជាចំណងដៃនៃការជួបគ្នាបងប្អូនណា Look at Hun Manet Face and exactly ហ៊ុនសែនម៉ានីហ៊ុនហើយហើយដែលឃើញហើយដែលឃើញគេដាក់នៅក្នុងម៉ាស៊ីនមេទឹកមុខហ៎ម៉ាស៊ីនមេទឹកមុខ scan ទឹកមុខរវាងលេដឹកថូជាមួយនឹងហ៊ុនសែនជាមួយនឹងហ៊ុនម៉ាណែតដូចគ្នាបេះបិទគ្មានចំណុច ណា ដែលហ៊ុនម៉ាណែតដូចហ៊ុនសែនទេអញ្ចឹងហើយបានថាបើឯងថាអញ្ចឹងក៏ថាចោះប៉ុន្តែឥឡូវ ហេតុអីបានជាគាត់អត់ហ៊ានពិនិត្យ DNA អញឆ្ងល់ពីព្រោះអញ្ចេះបើកាលណាពិនិត្យ DNA ទៅធ្វើឲ្យហ៊ុនសែននឹងរួចផុតពីការចោទប្រកាន់ហើយធ្វើឲ្យកូនចៅហ៊ុនសែននឹងមិនហិតតែមានអំណាចមានឥទ្ធិពលទៀតមិនអញ្ចឹងឧបមាថាឥឡូវអញនិយាយអញ្ចឹងហ៊ុនសែនដើម្បីបញ្ជាការសង្ស័យដោយបារ៉ាអូបាម៉ាអញ្ចឹងបារ៉ាអូបាម៉ាគណៈបក ប្រជាធិបតេយ្យគណៈបកសាធារណរដ្ឋគេចោទគាត់កាលពីគាត់នេះគេចោទគាត់ថាគាត់នឹងមិនមែនកើតនៅលើទឹកដីអាមេរិកទេពេលហ្នឹងដើម្បីបញ្ជាក់ឲ្យមហាជនបានដឹងថាគាត់កើតនៅលើទឹកដីអាមេរិកគាត់បានចេញបញ្ចេញបង្ហាញអា birth certificate របស់គាត់ឲ្យផ្សព្វផ្សាយជាសាធារណៈបញ្ជាក់ថាគាត់បានកើតនៅលើទឹកដីសហរដ្ឋអាមេរិកមែន អញ្ចឹងហើយបានជាពេលដែលគាត់បញ្ចេញអានឹងទៅពាក្យចចាមអារាមទាំងអស់ក៏បាត់គាត់ក៏คล้ายទៅជានាយកប្រធានាធិបតីសហរដ្ឋអាមេរិកពីអាណត្តិហើយឃើញទេហើយឃើញអត់ពីអាណត្តិអញចង់ឲ្យហ៊ុនសែនជាមួយនឹងហ៊ុនម៉ាណែត ធ្វើការងារនឹងបើគេសង្ស័យថាអាម៉ាណែតអាម៉ានីជាកូនយួនត្រូវធ្វើ DNA រវាងម៉ែនិងឪថាតើ អាម៉ាណែតនឹងពិតជាកូនយួនមែនឬក៏ជាការពាក្យចចាមអារាមពាក្យបរំបារាវិតចេះតែចោតប្រកាន់ទៅវា ហើយធ្វើអញ្ចឹងមានអីខុសហើយថាមើងងាយហ៊ុនម៉ាណែតហើយថាមើងងាយមិនមែនមើងងាយទេកំពុង តែស្វែងរក តម្លៃឲ្យហ៊ុនម៉ាណែត មិនមែនជាការមើងងាយទេហើយឪហ៊ុនឪហ្នឹងបើសិនណា ជាមិនព្រមធ្វើ ទេបើហ៊ុនម៉ាណែតមិនធ្វើជានាយករដ្ឋមន្ត្រីអនាគតអូខេ ហ៊ុនម៉ាណែតមិនមែនជាមេតបខ្មែរគឺអូខេប៉ុន្តែហ៊ុនម៉ាណែតជាមេតបខ្មែរហ៊ុនម៉ាណែតអាណាធ្វើជាអាណាគតនាយករដ្ឋមន្ត្រីខ្មែរដូចដូច្នេះចាំបាច់ខ្មែរត្រូវតែដឹងពីប្រវត្តិវាឲ្យបានពិតប្រាកដណាអានិកជន មិនមែនជារឿងពួកឯងមកក្រុមទេណាវាជារឿងខ្មែរទាំងអស់អញប្រឆាំងក៏ខ្មែរដែរមិនមែនជារឿងពួកឯងគ្រប់ត្រតែមកមុខទេអត់បានទេណាបើ Robert Lee មិនអញ្ចឹង មែនបងរើបឺលីតើវាមិនហ៊ានធ្វើ DNA ទេសម្ដេចឡុងវាជាកូនយួនត្រឹមត្រូវបងបើកាលណាមិនហ៊ានធ្វើ DNA អានឹងបងប្អូនខ្មែរកំណត់ទៅអានឹងយួន100%ហើយដូចខ្ញុំនិយាយចឹងខ្ញុំនិយាយតាំងតែពីឆ្នាំទៅមិញខ្ញុំនិយាយថាបើអាម៉ាណែតជាកូនហ៊ុនសែនអាម៉ាណែតគឺមិនអាច ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតបានទេប៉ុន្តែ បើអាម៉ាណែតនឹងជាកូនយួនពិតប្រកបអាម៉ាណែតនឹងคล้ายទៅជាអនាគតនាយករដ្ឋមន្ត្រីនិងជាប្រធានបកប្រជាជនកម្ពុជាហេតុអីពីព្រោះបកនឹងយួនអ្នកបង្កើតអញ្ចឹងបកនឹងវាស៊ីសង លើយួនអ្នកអនុញ្ញាតឲ្យទេឥឡូវមែនឆ្នាំ2021ហ៊ុនសែនខ្ញុំនិយាយតាំងពី2029ក្រោយមក2000ណាក្រោយមកឆ្នាំ2021ខ្ញុំនិយាយទៀត ឥឡូវមែនហ៊ុនសែនចុងឆ្នាំ2021ហ្នឹងហ៊ុនសែនបានឲ្យហ៊ុនម៉ាណែត យួនមកឲ្យហ៊ុនម៉ាណែតសម្រួលគណៈបព្វជិជនឲ្យហ៊ុនម៉ាណែតធ្វើជាបេក្ខភាពអនាគតឃើញទេអញ្ចឹងមានន័យថាម៉េចដោយការទាយទុករបស់ខ្ញុំ កាលពីមួយឆ្នាំកន្លងទៅអញ្ចឹងខ្ញុំថាបើអាម៉ាណែតជាកូនហ៊ុនសែនអាម៉ាណែតមិនអាចមានសមត្ថភាពធ្វើជានាយករដ្ឋមន្ត្រីបានទេពីព្រោះក្នុងបកគេចំទាស់ហើយ យួនក៏ជំទាស់ដែរពីព្រោះយួនវាមិនអោយអ្នកណាដែលចេះដឹងដោយអាម៉ាណែតមករៀននៅ West Point ហ្នឹងដើម្បីធ្វើនាយករដ្ឋមន្ត្រីធ្វើជាឆ្កែបំរើយួនទេដាច់ខាត់វាហោមនុស្សល្ងងណាដែលវាអាចបញ្ជាបានវាអត់រអ្នកចេះទេប៉ុន្តែបើអាម៉ាណែតនឹងជាអ្នកចេះដឹងហើយជាកូនយួនពិតប្រាកដវាត្រូវតែជ្រុំជ្រែងអាម៉ាណែតនឹងឲ្យធ្វើជាអនាគតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាជាជាមិនខានទេពីព្រោះវាឲ្យកូនចៅវាអ្នកធ្វើយល់ទេ កូនចៅយួនអ្នកធ្វើអញ្ចឹងហើយចំណុចត្រង់នឹងហើយអ្វីដែលខ្ញុំបាននិយាយកន្លងមកគឺជាការពិតវាអត់មានជាការអីមិនពិតទេអញ្ចឹងហើយមានន័យថាមានន័យថាម៉េចមានន័យថាអាម៉ាណែតនឹងគឺជាកូនយួនពិតប្រកបហើយបើមិនព្រមធ្វើ DNA គឺបងប្អូនកំណត់តែប៉ុណ្ណឹងហើយចាំមើលទៅតកោហ៊ុនសែនតើហ៊ានធ្វើ DNA អត់បាទហើយ DNA ទាំងពីរទាំងម្ដាយទាំងឪពុក DNA ទាំងពីរហើយយើងចាំមើលហើយបើសិនណាជាយើងមិនចាំមើលទេយើងកុំឲ្យយួនមកកាន់តំណែង ជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសកម្ពុជាអានឹងគឺដាច់ខាតហើយទោះជាអបកាច់ណាខំប្រឡប់ខំជួយហ៊ុនសែនអានឹងវាជារឿងពួកវាប៉ុន្តែរឿងបងប្អូនខ្មែរជួយពិចារណា ជួយគិតឲ្យ បានទូលំទូលាយអានឹងទៅខ្មែរយើងកិច្ចផុតអំពី នយោបាយឈ្លានពានរបស់យួនហើយយើងដាច់ខាតកុំធ្វើដូចលាវដាច់ខាតកុំធ្វើដូចលាវ ហីអានិកជនឯងថាអញលប់អាម៉េចឯងមានអីមកមកមកចោតថាអញលប់ក្រៅតែពីថាអញលប់នឹងតែឯងមានផោះតាងអីដែលមកបញ្ជាក់ហើយមើលបងប្អូននៅក្នុងនឹងគាត់ថាកូនយួន100%នោះឥឡូវឯងទៅនិយាយទៅអាអ្នកគ្រប់តរ CPP ទៅសុំសម្ដេចដីជោឲ្យធ្វើតេស្ត DNA ទៅហើយមកធ្វើនៅអាមេរិកដែលគេអាចទទួលយកបានកុំធ្វើនៅយួនកុំធ្វើនៅអីហើយមកធ្វើនៅអាមេរិកនេះយល់ទេមកធ្វើនៅអាមេរិកនេះ អញ្ចឹងហើយបានជាអញចង់ប្រាប់ឯងថាឯងកុំយកថាអញលប់នឹងមកធ្វើជាជាពាក្យពាក្យឯជេនឹងពាក្យតល់ច្រកទេពាក្យតល់ច្រកទេ ដើម្បីកុំឲ្យតល់ច្រកឯងត្រូវរុញឲ្យហ៊ុនម៉ាណែតធ្វើតេស្ត DNA ទី1បញ្ជាក់ពីភាពស្អប់ស្អំរបស់គាត់ទី2បើសិនណាជាគាត់ធ្វើ DNA ទៅពិតជាកូនហ៊ុនសែនពិតប្រកបហើយយើងអាចទទួលយកបានអញក៏គាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់គណៈបកប្រជាជនដែរ ប៉ុន្តែបោះឆ្នោតណាមិនមិនគាំទ្រឯងឡើងអំណាចអត់បោះឆ្នោតទេណាបោះឆ្នោតប្រគល់ប្រជែងត្រឹមត្រូវដោយយុត្តិធម៌អាហ្នឹងគឺអញ្ចឹងអញ្ចឹងណាអានិកជនអញ្ចឹងឯងប្រមូលគ្នាប្រមូលគ្នាឯងនៅក្រៅប្រទេសទាំងអស់ទៅស្នើសុំហ៊ុនសែនអូខេហើយធ្វើដោយបងជេមសុកនាំគ្នាធ្វើដោយបងជេមសុកបើឯងស្រឡាញ់ហ៊ុនសែនហ៊ុនម៉ាណែតហើយស្រឡាញ់តកូលហ៊ុនសែនហើយត្រូវនាំគ្នាធ្វើអញ្ចឹងរឿងអីដែលអញស្អប់គាត់អានិកជន ឥឡូវរឿងអីដែលអញស្អប់គាត់ហើយទៅបំភ្លឺគាត់ឥឡូវដូចដៃគូប្រកួតប្រជែងហែងក៏ចោតអញអញក៏ចោតឯងមិនចឹងសំបីតែលោកអូបាម៉ាដែលគាត់ឈរឈ្មោះ ជាពេកពេកជនប្រធានាធិបតីគណៈបកផ្សេងគេនិយាយគាត់តាគេចោទគាត់ថាគាត់មិនមែនកើតនៅក្នុងស្រុកហ្នឹងដើម្បីបញ្ជាក់មកវិញភាគីនោះដើម្បីបញ្ជាក់មកវិញគាត់មិនមែន គាត់គាត់គាត់មិនមែនឆ្លើយដូចឯងថាដោយសារតែពួកឯងស្អប់បារ៉ាអូបាម៉ាស្បែកខ្មៅអញ្ចឹងហើយបានឯងចោទថាគាត់មិនមែនកើតនៅនឹងគេមិនមែនឆ្លើយមកអញ្ចឹងទេអាចំគួតបើអូបាម៉ាគាត់ឆ្លើយតបមកគេចោទគាត់វិញដឹងគេគាត់ឆ្លើយតបមិនគាត់យក បើ certificate គាត់គាត់យកប្រវត្តិគាត់នៅពីតូចគាត់យកអាកំណើតគាត់នឹងយកមកឲ្យគេមើលហើយដាក់ទៅតុលាការហើយគាត់ផ្សាយនៅតាមកាសែត អញ្ចឹងពាក្យទាំងអស់ហ្នឹងมันចប់ឃើញទេហើយបើឯងឆ្លើយថាដោយសារតែឯងស្អប់ហ៎ហើយចុះឯងចោតគេដែរអាហ្នឹងបើយើងនិយាយបញ្ជាក់ថាអញចោតឯងហើយចោតអញវាអត់វាអត់វាអត់ត្រូវទេប៉ុន្តែបើសិនណាជាដើម្បីឲ្យច្បាស់បើអញចោតហើយហើយត្រូវឲ្យហេតុផលមកមិនមែនមកប្រាប់អញទេដើម្បីឲ្យប្រជាពលរដ្ឋនោះគាត់យល់ថាអ្វីដែលអញនិយាយទៅនោះវាខុស អានឹងវិញអញ្ចឹងហើយត្រូវយល់ហើយត្រូវយល់មិនមែនដោយសារគេស្អប់ហើយគេចេះតែចោទទេហើយចេះឈួតមិនចេះអញ្ចឹងដូចដោយពួកឯងនឹងស្អប់សំរងស៊ីឯងចេះតែចោទសំរងស៊ីទេចុះណាឯងចេះតែចោទសំរងស៊ីទៅចឹងពួកឯងនឹងដោយសារតែស្អប់នឹងបានចេះតែចោទគេនោះមិនមែនប្រើច្បាប់ត្រឹមត្រូវអីច្បាប់ម៉ែឯងច្បាប់ឪឯងនឹងចឹងបានអានេះកជនឯងក៏និយាយហ៎ឯងតែនិយាយខុសច្រើនណាឯងនេះណាឯងចេះតែវាយតៃខ្វាន់ដូទេ ក្រៅពីហ្នឹងហើយគ្មានចេះអីទេហើយនឹងវាយដូនណាត់ចាហើយបើមិនចង់ទេមានពេលទៅនេះហើយទៅវាយឆារាផងអូខេហ្នឹងហើយយ៉ានេះយ៉ាប់មែនណាអញ្ចឹងបានថាអញមិនចង់ធ្វើពួកម៉ាក់ជាមួយអាប្រភ្លើប្រភ្លើអញ្ចឹងគឺខ្លាចទាញអញទៅប្រភ្លើដោយឯងដែរឥឡូវអូខេបងប្អូនអរគុណច្រើនហើយនិយាយយូរយូរហើយបាយបងប្អូនជំរាបលាខ្ញុំចូលធ្វើការឥឡូវហើយបងប្អូនជំរាបលាជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាទេណាបាទសូមអរគុណ បាទសូមអរគុណ